អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយកន្លែងយើងមកធ្វើការ review hero នៅនគររាជមួយដែល hero នេះយើងនឹងធ្វើការដាក់លក់នៅក្នុងតម្លៃ65ដុល្លារតម្លៃនេះបើសិនជាកនៃអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការទិញ hero នេះបានណាហើយមុននឹងចូលដល់ការ review ខ្ញុំក៏ចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review hero អ្នកទាំងអស់គ្នាជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេ អ្នកទាំងអស់នេះជួយដាក់តម្លៃ hero សមស្របជាមួយនឹង item ដែលកំពុងតែពាក់អ្នកទាំងអស់នេះជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអូខេឥឡូវមកខាត់ពេកចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ65ដុល្លារនឹងក៏ពាក់ item ឯខ្លះអូខេនេះគឺជា item hero តម្លៃ65ដុល្លារអញ្ចឹងគាត់ពាក់អីគេគឺក្បាល moon + 7អាវ moon + 7 chat moon + 7អញ្ចឹង hero នេះគឺបាន item moon 7មួយសិតតែម្ដងនឹងអាក្វែខោអូខេចំពោះ chat នេះគឺជាប្រភេទ chat ដែលគេខ្វះ85ហើយអញ្ចឹង chat នេះគឺគាត់ខ្វះ85ហើយបានទទួល chat នឹងមួយ chat ក្រោមគឺប្រយោជន៍ជាង5%ហើយចំពោះអាវុធគឺប្រាវុធ8បូក9អូខេតាតូគឺ strength VT គឺ perfect ហើយល្បា1 strength VT perfect strength VT perfect strength VAT នេះធម្មតាទេ strength VAT perfect អញ្ចឹងតតូនេះធម្មតាតែមួយទេបើអ្នកទាំងអស់យកទៅគឺបូកនឹងថែមមួយទៀតគឺកលហើយតតូរបស់មួយនេះហ្នឹងហើយអូខេហើយចំពោះអឺ clock គឺ strength 2 IT 3 VAT 2 AGI 2 OBS 4 clock ក្រោម strength 1 IT 1 VAT 3 AGI 1រួមជាមួយនឹង OBS 5 សៀវភៅបាក់ថ្មី3 page 8 level ភាគរយទី1គឺ85ភាគរយទី2 24ភាគរយទី3 71រួមជាមួយនឹងភាគរយទី4គឺ76អាជីលមុន9 level បកបាល level 2 out level 3 count level 2អូខេចំពោះ file element គឺជាប្រភេទ file element level 4ដែលវាតម្លើង string 35 HI 35រួមជាមួយនឹង VAT 35 hero នេះមាន rep 9555អ្នកទាំងអស់គ្នាអញ្ចឹងគឺចិត្ត Atlas Seal បានណាខ្វះបែរខ្ទង់តែ500ទេអញ្ចឹងអ្នកទាំងអស់គ្នាស៊ីបាគូគុណតែ2ថ្ងៃគឺគ្រប់តែម្ដងណា Atlas Seal ហើយសាហេរ៉ូមានកម្រិតលម្អធំដែរគឺរហូតដល់89ណាលម្អវាអូខេ hero នេះគឺមានអានេះគឺអ្នកទាំងដឹងហើយណាគឺ item ដែលយើងចូលលៀងសានគឺយើងចូលហើយគឺយើងបានអញ្ចឹង item នេះគឺវាដូចជាពេលយើងស៊ីទៅវារៀងកម្បាំងកាយយើង ឧទាហរណ៍ជាក់ស្ដែងដូចទៅពេលតែគេយើងដឹងហើយប៉ា BC ជាផ្ទាស់យើងបដួលមែនទេហើយឧទាហរណ៍តែមាន KM មួយចាំអាគូឬក៏ WS មួយចាំអាគូអញ្ចឹងណាជាងទៅពេលតែ hero យើងដូចចុចភីលផាច់ទៅនឹងគេបាគូយើងអត់ចំវានេះភីលនេះណាហ្នឹងហើយអញ្ចឹងមាន162ភីលដែរគួរសមអូខេចំពោះនំ ចាំងអ្នកទាំងអស់នេះដឹងហើយអានេះភាគច្រើនគឺនៅនគរចាស់ឯតែនគរថ្មីថ្មីគឺយើងចូលលាងសានបានអញ្ចឹងនំនេះបើតាមធម្មតា អឺគេលក់អស់ណាហ្នឹងហើយមួយដូចខ្ទង់2005លុយខ្មែរ2500លុយខ្មែរយើងណាហ្នឹងហើយហើយនំនេះគឺ trade បានទេប៉ុន្តែដល់ពេលដែលយើង ចូល party ជាមួយគេគេចង់បាននំហ្នឹងអញ្ចឹងដល់ពេលដែល leader C បើកប៉ះនំហ្នឹងគឺគេ trade ឲ្យតអ្នកតែគេទិញហើយអញ្ចឹងគេធ្វើបែបហ្នឹងពេលបច្ចុប្បន្នណាណាហ្នឹងហើយអញ្ចឹងមានខ្ទង់210ដែរអញ្ចឹងកប់តែម្ដងបាទអ្នកទាំងអស់គ្នាអីចាប់អារម្មណ៍ជាមួយនំនេះអីនិយាយតាន់ហ្មងនំនេះណា ហើយនំមួយប្រភេទនេះបើយើងចូល PVP គៀង C បានណានំនេះចូល PVP C បានណានំនេះតែតើអ្នកទាំងអស់នេះចេះតានេះអត់ទេជាការទេតានេះស៊ីបានណាចូល PVP វៃ PVP តែខ្ញុំអត់បង្ហាញទេតែស្ទីរបៀបណាអូខេសំលាក់ណាអូខេចំពោះយ៉ា point silver កំផុង hero នេះគឺមាន3450ហ្នឹងហើយ3450សិភៅឲ្យមើលបានខ្ញុំអត់ហៅភាគរយទេ អូខេណាអូខេ item keeper អញ្ចឹងនេះគឺជា item keeper គាត់មាន cadeau permanent ដែរអញ្ចឹងសល់ខ្ទង់20000អូខេនេះ item ផ្សេងផ្សេងនេះណាមានអូខេហើយមួយទៀតចំពោះខ្ញុំភ្លេចប្រាប់ដែរណាអឺអ្នកទាំងអស់គ្នាចង់រក stone គឺខ្ញុំមានលក់ stone នេះ stone 2គ្រាប់នេះគឺអានេះគឺ9%ឬ25អញ្ចឹងអា3-10%នេះគឺលក់25ដូចគ្នា ចឹងមកចាប់អារម្មណ៍ឯអាចឆានមកទិញពីខ្ញុំបានណាអឺ hero នេះនិយាយទៅគឺអ្នកដែលខ្ញុំស្គាល់គាត់ទេនិយាយទៅណាសូម្បីតែផា item អីក៏គាត់ឲ្យមកទាំងអស់នេះនិយាយទៅ hero នេះតម្លៃ65នេះដល់ពេលអ្នកទាំងអស់នេះទិញខ្ញុំភ្លេចប្រាប់មួយទៀតគឺ leader gear ណាគឺ gear នឹងបកគលទៅឲ្យ new player ដូចគ្នាអញ្ចឹងឲ្យទាំង leader gear នឹងទៅដែរណាអឺនេះ leader gear អញ្ចឹង hero គឺ leader gear អ្នកទាំងអស់ទិញទៅគឺឲ្យយកទាំង leader gear ទៅដែរអញ្ចឹងបាន head 6 leader នេះ អូខេខ្ញុំទៅឆែកមើល point អូខេឥឡូវខ្ញុំទៅឆែក point Lina Shop ឲ្យមើល hero នេះគឺនិយាយទៅគាត់ស៊ីមេរៀងសាហាវដែរអញ្ចឹងនិយាយអញ្ចឹងហើយតែដឹងថា point Lina Shop នៅអត់ណាអូខេ point Lina Shop មាន106,450អញ្ចឹងមួយសែនជាងទាំងអស់នេះច្រើនដែរច្រើនមែនទែនណា ហ្នឹងហើយអញ្ចឹង hero នេះបើយើងនិយាយជារួមទៅតម្លៃ65ដុល្លារនេះគឺអ្នកទាំងអស់ទទួលបានអាចធីមទាំងស្រុងមួយតួ hero នេះតែម្ដងណាហើយរួមជាមួយនឹង leather gear មួយទៀតអ្នកទាំងអស់នេះ leather gear នេះមួយទៀតណា leather gear មួយទៀតហើយចំពោះនំនេះអ្នកទាំងអស់ដឹងហើយគឺយើងអាចស៊ីបានដូចអ្វីដែលខ្ញុំប្រាប់អញ្ចឹងចាំបើសិនករណីនំនេះបើយើង trade បានលក់ចេញក៏វាមិនជាតិចដែរតែ trade បានទេណា នឹងហើយមាន10កាតសល់ខ្លះរួមជាមួយនឹងកដោ permanent ហើយ hero នេះគឺ quest 85រួចរាល់អស់ហើយអូខេអ្នកទាំងអស់នេះអញ្ចឹងបើសិនជាកណៃអ្នកទាំងអស់នេះស្រឡាញ់អីអាចឆាតមកចូលក្នុង Pick Razor ដើម្បីធ្វើការទិញនៅ CVD នេះបានណាអូខេអរគុណបាយបាយ